សិលនឹងមានគុណានុភាពដើម្បីបានពុទ្ធបរិស័ទយើងបាសកបាសិកាសមាទាន និច្ចសិលបោសិទ្ធសិលបណ្ដាញាតិញោមថ្ងៃហ្នឹងក៏មកតំក្នុងសិលបណ្ដាមានសិលជាទីរលឹកដើម្បីជាសម្បត្តិឲ្យរីករាយចិត្ត ប៉ុណ្ណាយើងមានរឿងដែលនាំឲ្យមិនសบายចិត្តខ្លះអីចឹងទៅធម្មតារឿងនេះរឿងនោះតិចតួចតិចតួចអីចឹងប៉ុន្តែបើយើងមានរឿងអីមួយដែលឲ្យសบายចិត្តអាហ្នឹងវាទាញចិត្តនឹងពីអារម្មណ៍ដែលនាំឲ្យមិនសบายហ្នឹង វាទាញចិត្តដែលដកចិត្តចេញពីអារម្មណ៍ដែលនាំឲ្យខ្វល់ខ្វាយហ្នឹងអញ្ចឹងចូលមករីករាយជាមួយនឹងរឿងអីមួយដែលសុបាយចិត្តទៅវាធ្វើឲ្យសុបាយទៅក្នុងរឿងដតីដតីអញ្ចឹងទៅទៅណាអានឹងសភាពនៃចិត្តអញ្ចឹងចឹងហ្នឹងឯងដូចថាមិនសុបាយចិត្តអបសុខ ណានេះណានោះធ្វើអីតោះចិត្តណានេះណានោះស្ដីបន្ទោសអីចឹងស្រាប់តែឮថាកូនហ្នឹងជាមួយនឹងពុកម្ដាយហ្នឹងមមតំហើយណាណាហើយដល់ទៅឮថាកូនដែលជាទីស្រឡាញ់ពេញចិត្តនឹងបានឡើងឋានៈបុណ្យស័ក្តិឬក៏ថារੋទទួលទានមានបានហ្នឹងឯង ប្រាក់អីចឹងនៅក្នុងស្រុកឬក៏ក្រៅស្រុកអីចឹងបានប្រាប់ដំណឹងមកថាមកហើយខែក្រោយហ្នឹងហើយយកប្រាក់មកជូនពុកម្ដាយផងធ្វើបន់មួយឲ្យធំហ្នឹងហើយហើយពុកម្ដាយអ្នកមានសទ្ធាស្រាប់ផងណែនាំកូនហ្នឹងឲ្យជាអ្នក មានសទ្ធា មានសិលណែនាំកូននឹងឲ្យបានល្អដល់ទៅឮថាកូននឹងមានទឹកចិត្តជ្រះថ្លាមានលុយមានកាក់ថារាប់ម៉ឺនដុល្លារមកធ្វើបន់ជូនពុកម្ដាយជូនបច្ច័យ4ពុកម្ដាយចឹងទៅសម្រាប់ពុកម្ដាយផ្ទាល់10000ដុល្លារហើយនៅ10000 20000ទៀតសម្រាប់ ធ្វើបន់អីអីជើញភ្ញៀវអីអីចឹងទៅអាហ្នឹងគ្រាន់តែលើកទេហោចឹងឪពុកម្ដាយហ្នឹងគាត់សុបាយចិត្តចឹងទៅអារឿងដែលនាំឲ្យកើតទុកខ្វាយខ្វល់អីផ្សេងផ្សេងហ្នឹងវារលប់រលាយរសាត់អសាយអស់ទៅខណៈនឹងអនុភាព នៃចិត្តតែកាលណាមានរឿងអីមួយធំដុំឲ្យសบายរីករាយចិត្ត ហ្នឹងគឺកាត់នៅកង្វល់កាត់នៅទុកផ្សេងផ្សេងនឹងបានទៀតក៏ដូចជាញោមប្រុសស្រីរបស់គុណចាស់អាចថាមានរឿងទុកកង្វល់ផ្សេងផ្សេងកូននេះនេះកូននេះនោះអីចឹងទៅនឹងឯងខ្វះខាតអីខ្លះចំពោះ ថវិកាក្នុងក្រុមគ្រួសារអីចឹងប៉ុន្តែដល់ទៅមានគុណចាស់ចូលកាន់ភ្នោះជាបព្វជិតល្អចឹងទៅគាត់មានសទ្ធាស្រាប់ទៅត្រេកអរនឹងគុណចាស់ហ្នឹងណាតែងតែសបាយរីករាយកាត់ទុកកាត់កង្វល់រឿងអីផ្សេងផ្សេងចេញបានគុណណាដោយសារមានមានលោកកូនហ្នឹងដែលធ្វើឲ្យគាត់សបាយចិត្តនឹងឯង អញ្ចឹងទៅគាត់មានឱកាសបានជើញមកវត្តស្ដាប់ធัวបំរើប្រសង់អីចឹងទៅរឿយរឿយទៅហើយដល់ទៅគុណម្ចាស់បានជាទីជ្រះថ្លានៃមនុស្សនឹងទេវតាគាត់នឹងក៏ក្រាន់ដើរទៅតាមនឹងដែរព្រោះណាធម្មញាតធម្មមិត្តញាតញោមអីហ្នឹងក៏រាប់អានលើកតម្កើង ឲ្យតម្លៃឲ្យអាទិភាពអីដល់គាត់អីទៅតាមនឹងអញ្ចឹងទៅធ្វើឲ្យគាត់រឹតតែសบายចិត្តជាមួយនឹងគុណម្ចាស់ទៅទៀតគឺទុកកង្វល់ផ្សេងផ្សេងហ្នឹងគឺរសាត់រសាយបាត់អំពីជីវិតរបស់គាត់ទៅនឹងឯងទៅដូចក្នុងសានុសាមណេរអីចឹងមើលសំបីតែមេត្តាពីជាតិមុន កើតនៅក្នុងទេវលោកបានអាទិភាពអំពីទេវបុត្រទេពធីតាដតីដតីគឺនៅឲ្យភាពប្រសើរពងខ្ពស់ដល់មេត្តានឹងដែលមេត្តាពីជាតិមុនឯនោះផងទាំងឯសានុសំណេរមានញោមស្រីក្នុងកំណើតជាមនុស្សហ្នឹង ហ្នឹងឯងរឿងរ៉ាវគុណចាស់ជ្រាបហើយនេះខ្ញុំណាគ្រាន់តែលើកជាឧទាហរណ៍អំពីសភាពនៃចិត្តដែល យើងត្រូវរកទីពឹងដើម្បីឲ្យចិត្តនឹងបានទីក្តីសុខកុំឲ្យចិត្តតែមានរឿងស្មាញឆ្មុកទុកកង្វល់កិច្ចការងារឬក៏បញ្ហានានាចេះតែមានហើយរឿងគិរិវៈនឹងវារឹតតែច្រើនណាស់ នឹងឯងច្រើនជាងបព្វជិតនឹង ទៅឆ្ងាយដោយសារថាណាមួយមិនមានសិលមិនមានវិន័យអីឲ្យបរិបូរទៅ ដូចជាបព្វជិតទៅនោះទេសិល5ឧបោសថអីអីប៉ុណ្ណឹងប៉ុន្តែវានៅមានរឿងបរិភោគខ្សែផ្សោយកាមគុណមានការ គ្រប់គ្រង ភួងហែងចិញ្ចឹមជីវិតចិញ្ចឹមខ្លួនឯងចិញ្ចឹមអ្នកដតីទៅច្រើនម្ល៉េះវាចិត្តតែប៉ះពាល់ហើយកិច្ចការងារដែលប្រព្រឹត្តទៅហ្នឹងត្រូវរកបាយវិធីដោះស្រាយបញ្ហាហ្នឹងហើយបើយើងមិនមានអ្វីមួយ សម្រាប់ឲ្យនឹករលឹកទៅទទួលយកមកជាគ្រឿងសុខស្ងប់តិចនៃចិត្តទេវាចិត្តតែខ្វាយខ្វល់រវល់ទៅពលវល់តែរហូតហ្នឹង កើតទុកខ្វាយខ្វល់ដកដង្ហើមធំទៅអញ្ចឹងខ្ញុំណាលើកនេះចង់បញ្ជាក់ពីការដែលយើងមានសិលនេះឯងនឹងឯងបានសិលនឹងមួយទៅ ដែលប្រៀបដូចដូចថាដែលកូនរត់ទូទានមានបានអីត្រឹមត្រូវទៀតអត់មានការងារជាទុកជាទោសអីឲ្យភ័យព្រួយបារម្ភទេ ហើយជូនលុយជូនកាក់ធ្វើបន់ធ្វើទានអីហ្នឹងណាឬក៏ដូចជាលោកកូនដែលចូលកម្មភ្នោះអីចឹងណាអាហ្នឹងអញអាហ្នឹងវាមានមិនទូទៅទេហ្នឹងឯងញាតញោមក៏វាមិនមានរឿងដូចឧទាហរណ៍អីហ្នឹងទៅគ្រប់គ្នាអីទៅទេហ្នឹងឯងប៉ុន្តែ ឥឡូវជាអ្នកមានសិលគឺថាបានជើញមកហ្នឹងប៉ុណ្ណាអត់ទោសទាំងអាហ្នឹងគឺថាបានទាំងអស់គ្នាចឹងនឹងឲ្យមានកិច្ចការងារដែលប្រព្រឹត្តទៅហើយ សំខាន់ធំដុំណាស់សំខាន់ធំដុំពីព្រោះជាទីពឹងក្នុងចិត្តសន្តានរបស់ខ្លួនទៅទៀត ហើយដោយឧទាហរណ៍អានឹងក្រៅខ្លួនហើយយើងអាចថាទទួលយកមកសម្រាប់បានដូចថា កូនចៅអីមានលុយមាន កាក់ធ្វើប៉ុនអីអានឹងយើងក៏សម្រាប់ប៉ុនតាមនឹងទៅហើយលោកកូនអីគង់នៅក្នុងភ្នោះអីចឹងយើងក៏ត្រេកអរអនុមោទនាទៅហ្នឹងឯងហើយដល់ទៅសិលអានឹងគឺថាជាប់លប់ក៏ណាមមមួនក្នុងចិត្តសន្តានទៅតែម្ដង ហ្នឹងឯងហើយបើយើងនិយាយពីគុណវិបត្តិវិញ ការដែលអត់មានសិលហ្នឹងគឺ វាជាការប្រទុះនឹងខ្លួនឯងចឹងប៉ុណ្ណា បើព្រះអង្គសម្ដែងប្រົບចំពោះភិក្ខុទេវតតវិញ ដែលវាមានតណ្ហាច្រើនចឹងទៅ ទៅជាទ្រុសិលដល់ក្រៃលែងនឹងព្រះអង្គសម្ដែងប្រៀបទៅនឹងពូជ្រៃដែលរូបរឹតនៅដើមសាលៈឲ្យដល់នៅក្តីវិន័យនៅដើមសាលៈហ្នឹងដោយអំណាចនៃពូជ្រៃហ្នឹង សភាពតណ្ហាដែលនាំឲ្យទ្រុះសិលហ្នឹងវាដូចជាពួរជ្រៃអញ្ចឹងហ្នឹងឯងធ្វើឲ្យវិន័យនៅអរិយទ្រព្យដែលប្រៀបដូចជាចោដែលទៅលួចប្លន់សម្បត្តិអ្នកស្រុកអីទៅនឹងយ៉ាងណាក៏ប៉ុន្តែថាព្រះអង្គសម្ដែងប្ររពចំពោះវិខទេវតតហ្នឹងគឺថាជាចោរ ដែលលួចសម្បត្តិខ្លួនឯងនឹងឯងទៅដែលធ្វើនៅសេចក្តីវិន័យឲ្យដល់ខ្លួនឯងជាការបាត់បង់ នៅ សម្បត្តិដែលជាទីពឹងនឹងឯងចឹងអញ្ចឹងយើងមកពិនិត្យមើលសភាពនៃសិលដែលពុទ្ធបរិស័ទយើង បានសមាទាននឹងបានទំនុកបំរុង នឹងហាំបិណ្ឌបាតដល់ព្រះសង្ឃដោយអំណាចទានរបស់អ្នកមានសិលនឹងឯងហើយបំក្នុងថ្ងៃនេះដែលដើម្បីនឹករលឹកដល់លោកឪពុកលោកតាណាបាទសក់សៅសុចហ្នឹងក៏សំខាន់ណាស់ណាមិនចំពោះតែណា ប្រសង់សំបីពុទ្ធបរិស័ទលោកយាយលោកតាក៏មានសិលបានសមាទានប្រសើរពងខ្ពស់ក្នុងថ្ងៃនឹងទៀតចឹងការដែលយើងបានរៀបចំបាយទឹកអីទួលពុទ្ធបរិស័ទអានសមាទានសិលបាសកបាសិកានឹងក៏យើងអាចឧទ្ទិសនៅប៉ុននឹងដល់លោកពុក យើងលោកតាយើងបាន តាមរយៈនៃបាសកបាសិកានឹងផងដែរបន្ទាប់ពីដែលយើងបានថ្វាយដល់សង្ឃហើយឧទ្ទិសនៅទៀតនឹងទៅតែយើងមានលោកគ្រូសាវបណ្ណាចារអីហ្នឹងក៏ដឹកនាំឧទ្ទិសទៀនផងដែរចំពោះ បាសកបាសិកាជាអ្នកមានសិលហ្នឹងក៏ជាបដិគាអកៈដែរចឹងដើម្បីឲ្យទានរបស់កូនចៅនឹងឯងក្នុងការឧទ្ទិសទៅនឹងបរិបូរច្រើនទៅដោយបដិគាហកៈទាំងបព្វជិតទាំងបាសកបាសិកាអ្នកមានសិលនឹងឯងចឹងសិលយ៉ាង ជាគ្រឿងលាងជំរះនៅមន្ទិលសៅម៉ងក្នុងចិត្តសន្តានព្រោះក្នុងចិត្តរបស់យើងវាមិនស្អាតទៅដោយកិលេសហ្នឹងហើយមិនស្អាតទៅដោយកិលេសហ្នឹងវាជាគ្រឿងមួយ ដែលយើងត្រូវសិក្សាយកចិត្តទុកដាក់ណាឲ្យសំខាន់ណាស់ណាពីព្រោះវានាំឲ្យយើង មូម៉ៅក្តៅកាហាយនឹងឯងនាំឲ្យដូចថាយើងមានមេរោគអីចឹងទៅវាចេះតែធ្វើឲ្យគ្រុនឲ្យក្តៅខ្លួនឲ្យលហិលហៈឲ្យសោយឲ្យវិលមុខឲ្យឈឺក្បាលឲ្យឈឺពោះអីអីចឹងទៅអាហ្នឹងគឺដោយសារវាមានមេរោគក្នុងឈាមក្នុងខ្លួនហ្នឹង យ៉ាងណាសភាពនៃចិត្តដែលចេះតែមានរឿងមិនសបាយឬក៏មានភាពរសាប់រសល់ទៅដោយអំណាចមេរោគហ្នឹងអាមេលោភៈហ្នឹងក៏វាធ្វើឲ្យសភាពនៃចិត្តហ្នឹងលំបាកម្យ៉ាងទៅតាមលោភៈហ្នឹងទៅហើយរោគផ្សេងផ្សេងទៀតកោតភៈ ក្តីក្រោតឧបនាហៈចងគំនុំមច្ឆរិយៈកំណាញ់អ៊ីសាចំណែនអីហ្នឹងវាធ្វើឲ្យចិត្តនឹងឯងមានភាពញាប់ញួរមានក្តីត្រេះរិះទៅ ជាការកើតទុកចង្អៀតចង្អល់អីទៅតាម សភាពនៃកិលេសហ្នឹងហៅថាគ្រឿងស្មោកគ្រោកគ្រឿងសៅម៉ងសិលនេះគឺជាទឹកដ៏ស្អាតសម្រាប់លាងជំរះ ក៏ដូចជាយើងងូតទឹកហ្នឹងឯងឲ្យ ជ្រះនៅញើសក្អែលអញ្ចឹងកក់សាប៊ូអីអីទៅហើយក៏យើងបានបជាខ្លួនសម្រាប់សម្រាមទូទានដំណេកឬក៏ត្រូវស្លៀកពាក់តុបតែងអីឲ្យស្អាតបាតក៏ត្រូវតែមានការងូតទឹកលាងជំរះរូបកាយនឹង បានយើងប្រដាប់ ខ្លួនប្រានដោយសម្លៀកបំពាក់ថ្មីថ្មីជើញមកប៉ុនអីចឹងនឹងឯងអានឹងគឺសិលនឹងចឹងចឹងសិលនឹងជាគ្រឿងលៀងជំរះនៅមន្ទិលសៅមងខាងក្នុង ចិត្តសន្តានណាឲ្យពុទ្ធបរិស័ទយើងបានជ្រាបយើងស្លៀកពាក់ក៏អាវមួយថ្ងៃអីចឹងទៅវាប្រឡាក់ញើសក្អែលអីចឹងយើងត្រូវបោកហើយចិត្តរបស់យើងក៏ត្រូវបោកដោយទឹកដ៏ស្អាត គឺសិលហ្នឹង នឹងឯងត្រូវត្រូវមើលឲ្យយល់ថាចិត្តរបស់យើងនឹងវាមានក្អែលណាមានញើសមានក្អែលហ្នឹងគឺបាបហ៎រាល់ថ្ងៃហ្នឹងវាដឹងដឹងថាចិត្តហ្នឹងវានៅញើសក្អែលចឹងទេដឹងទេថានៅនៅអញ្ចឹងត្រូវដឹងថាសិលហ្នឹងជាគ្រឿងសម្អាតចិត្តរបស់យើងហ្នឹងហ្នឹងឯងចឹងក្នុងមហាកុសលដែលកើតឡើង ជាកុសលសិលហ្នឹងគឺយើងត្រូវតែយកចិត្តទុកដាក់ហើយឃើញថាជាគ្រឿងលៀងជំរះនៅចិត្តសន្តានរបស់យើងនឹងឯងទោះជាថាវាមិនអាចនឹងជ្រះស្អាតទៅរហូតប៉ុន្តែធម្មតាយើងស្លៀកពាក់ទៀតប្រឡាក់ទៀតយើងបោកទៀតចឹងទៅបោករឿយរឿយចឹង ហ្នឹងគឺគឺសិលដូចជាទឹកស្អាតសាប៊ូដែលសម្រាប់បញ្ចេញ ជាតិញើសក្អៅពី សម្លៀកបំពាក់របស់យើងអញ្ចឹងនៅក្នុងវត្ថោបមាសោតគឺព្រះអង្គសម្ដែងឧបមានឹងសម្ពុតអាហ្នឹងគឺក្នុងសេចក្តីនឹងឯងចឹងតែព្រះអង្គសម្ដែងទឹកដែលស្អាតហ្នឹងគឺសិលសមាធិបញ្ញាចឹងទៅ ហ្នឹងឯងហើយយ៉ាងទៀតទី2គឺសិលកំចាត់បងនៅអន្តរាយខាងក្នុងភ័យខាងក្នុងទៅណាព្រោះលោភៈជាភ័យខាងក្នុងណាទោសៈជាភ័យខាងក្នុងមោហៈជាភ័យខាងក្នុងណាយើង មិនងាយបានដឹងថាលោភៈជាភ័យខាងក្នុងទេព្រោះណាពីព្រោះយើងសបាយយើងសបាយជាមួយលោភៈហ្នឹងឯងប៉ុន្តែព្រះពុទ្ធអង្គទ្រង់សម្ដែងលោភៈហ្នឹងគឺជាភ័យខាងក្នុងចឹងហ្នឹងឯងយើងមើលក្នុងពិភពលោកយើងហ្នឹងក្នុងកាមភពហ្នឹងជាពិសេសមនុស្សយើងហ្នឹង យើងជាមនុស្សក៏យើងមើលមនុស្សផងគ្នាដែលមានវិបត្តិទៅដោយអំណាចលោភៈនឹងឯងក្រៃលែងប៉ុណ្ណាលោភៈនឹងនាំឲ្យប្រព្រឹត្តទៅក្នុងតាមាតិបាតបានណាមិនមែនដោយហេតុបច្ច័យក៏ជាឧបនិស្សយបច្ច័យដែល ញ៉ាំងបាណារិបាតឲ្យកើតឡើងបានព្រោះតែលោភៈលោភៈនឹងលៀបនឹងយោសនឹងខ្លួនឯងនឹងឲ្យប្រសើរឲ្យក្រន់បើអីសពគ្រប់ណាចឹងគឺវាចូលទៅដល់បាណារិបាតហ្នឹងលោភៈទាំងហ្នឹងឯងវាជាភ័យដែលនៅក្នុងចិត្តសន្តានរបស់យើងបានដេកថា បើយើងមិនមានសិលដើម្បីទប់ទល់ណាទោះជាថាវាកើតមកមែនតែវាមិនអាចប្រព្រឹត្តទៅ ជាទុកទោសជាអន្តរាយអីទៅក្នុងទុច្ចរិតកម្មផ្សេងផ្សេងហ្នឹងទេដោយសារយើងមានសិល ទប់ទល់ហើយនឹងប្រព្រឹត្តទៅដោយសមថវិបស្សនាទៀតដើម្បី ចូលទៅកម្ចាត់បងដល់មេរបស់វាគឺអវិជ្ជា ដែលយើងត្រូវទប់ទល់នឹងអាកូន ចៅនឹងឯងទៅអាតកិលេសក្រោតក្រៀតនឹងវាឲ្យប្រព្រឹត្តអត្តនេតិណានឹងឯងទៅយករបស់គេចឹងទៅ មានតិចមានច្រើនមានរហូតដល់ទៅរាប់ម៉ឺនដុល្លារ ហ្នឹងហើយដល់លានដុល្លារនឹងឯងចឹងក្នុងអត្តនេទានហ្នឹងអាហ្នឹងគឺលោភៈរបស់មនុស្សយើងចឹងវាមានទាំងបរោះមានទាំងស្ត្រី គឺដោយ ការជាប់ជំពាក់ដោយការស្រឡាញ់ហ្នឹងចិត្តតែប្រមូលទុកប្រមូលទុកប្រមូលទុកទៅអត់បានតន់យកធ្វើអីផងដល់ទៅពេល បែករឿងទៅក៏អត់អារបស់ដែលយកមកបានក៏អត់បានធ្វើអីគេណាត្រូវគេរឹបអូសយកទៅវិញទៅហើយក៏ត្រូវទទួលទោសតន់អីទៅតាមនឹងចឹងទៅអាហ្នឹងដែលយើងយល់ថាភ័យខាងក្នុង គឺលោភៈហ្នឹងហើយនៅ ក្នុង សភាពជាបឋិជនដែលអាចឲ្យទ្រុសសិលទៅបាន បើជាព្រះសោតាបានហើយទោះជាលោកនៅមានលោភៈទោសៈមោហៈអីក៏មិនអាចជាភ័យអីឲ្យប្រព្រឹត្តព្រុសសិលអីទៅនោះទេនឹងឲ្យមានទុកទោសអីទៅនោះនោះឡើយកុំចាំបាច់ដល់ទៅថាបាណារិបាតសម្រាប់មនុស្សអីដែលថាមាន ទុកទោសនៅ ក្នុងផែនដីប្រទេសនគរទោះបីតែសម្លាប់មូសសម្លាប់សម្ោចអីនឹងក៏លោកមិនប្រព្រឹត្តទៅដែរហ្នឹងឯងប៉ុន្តែវាយ៉ាប់បថុជជននេះហ្នឹងឯងដែលចាំបាច់ត្រូវតែយើងពឹងសិលទៅណាផ្ទៃខាងក្នុងហ្នឹងវាឲ្យប្រព្រឹត្តទៅ ក្នុងកាមេសមិច្ឆាចារណាវាឲ្យ ប្រព្រឹត្តទៅជាមុសាវាទណា ហ្នឹងឯងមូសាវាទលបេះលបោះកុហកលេងគ្នាឯងកុហកធំដុំធំដុំរហូតដល់ទៅកុហកមានទោសតន់នៅក្នុងប្រទេសនគរទៅទៀតនឹងឯងជាការកុហកបោកប្រាស់អីអីចឹងទៅទៀតនឹងឯងធ្វើឲ្យបាត់បង់ទំនុកទុកចិត្តអីអីចឹងទៅសិតតែមានទោសតន់ទៅទៅតាមមុសាវាទ វិជ័យទុច្ចរិតផ្សេងផ្សេងចឹងទៅណាក្នុងការញុះញង់ក្នុងបរោសវាចាហើយនឹងសម្ភបរាបៈអីហ្នឹងគឺជាវិជ័យទុច្ចរិតអកុសលកម្មបតសិតតែជាកម្មគ្រប់អង្គអាចឲ្យបដិសន្ធិក្នុងអបាយភូមិបានចឹង ហ្នឹងគឺខ្ញុំណាគ្រាន់តែលើកឲ្យឃើញថាភ័យខាងក្នុងណាហ្នឹងឯងយើងមើលដោយចោតកៈសិទ្ធិអីដែលគាត់ប្រົບយកលោភៈរបស់បាបអាជាតិសតោនឹងឯងមកជាគ្រឿងប្រៀបធៀបជាមួយនឹងលោភៈរបស់គាត់ដែលនៅមិនតាន់បានលះ ហ្នឹងឯងបាបជាតិសតុហ្នឹងលើកតបទៅចង់ដណ្ដើម ប្រាសាទគាត់អីអីទាំងអស់ហ្នឹងគាត់ដឹងថាហ្នឹងវាជាលោភៈហើយសភាពនៃលោភៈហ្នឹងក៏វាមាននៅក្នុងចិត្តរបស់គាត់ព្រោះពិតមែនតែពេលហ្នឹងវាមិនបានប្រព្រឹត្តទៅអីដូចជាប្របាទអាជាតិសតុជាពរាជារបស់ខ្លួនប៉ុន្តែថាមេមេភ័យហ្នឹងវានៅ ក្នុងចិត្តសន្តានហ្នឹងឯង ចឹងគឺថាគាត់ពិចារណាឃើញលោភៈហ្នឹងត្រូវតែកំចាត់បងចឹងឧបនិស្ស័យមានមកក៏ចូលកាន់ភ្នោះទៅសូមព្រះអង្គបួសពីរបីថ្ងៃក៏សម្រេចព្រះអរហន្តទៅហ្នឹងឯងចឹងហ្នឹងគឺជាការពិចារណាឃើញភ័យខាងក្នុងសំបីតែអភិយរាជកុមារដែលជា ព្រះសោតាបានហើយនឹង ត្រូវឃើញវិបាកដែលជាតិសតោធ្វើឃាតប្របីដាអញ្ចឹងទៅសង្វេកចំពោះកិលេសក្នុងវត្តសង្សារអញ្ចឹងទៅ សំបីតែអភ័យរាជកុមារនឹងជាព្រះសោតាបានហើយក៏រង្គៀសពើមរអើមចំពោះកិលេសដែលនៅមាននឹងណាមិនទុកឲ្យតភពជាតិកំណើតអីទៅទេចូលកម្មភ្នោះទៅហើយក៏សម្រេចព្រះអរហន្តទៅ នឹងឯងបាននិមន្តទៅអជេនីប្រុសមេតាគឺនាងបទុមវតីហើយបានចូលកម្មភ្នោះសម្រាប់ព្រះអរហន្តជាព្រះអរហន្តីដែរទៅ នឹងឯងនឹងគឺ ជាការដែលឃើញភ័យខាងក្នុងអញ្ចឹងពុទ្ធបរិស័ទយើងអត់សិលមិនបានទៅទាំងចឹងណាលុះត្រាតែយើងមិន ពិចារណាឃើញភ័យខាងក្នុងហ្នឹង ទុនណាអញ្ចឹងវាមានអន្តរាយទាំងអន្តរាយដែលយើងឃើញ នៅ ក្នុងជីវិតបច្ចុប្បន្នហ្នឹងក៏យើងឃើញហើយព្រោះការដែលមិនមានសិលហ្នឹងនាំឲ្យមានបាណារិបាតទនេទានកាមេសមិឆាចាហោហែ នឹងឯងការបរិភោគទឹកសវឹងអីក៏ត្រឡប់មកនាំឲ្យ មានការប្រព្រឹត្តទោសតន់ផ្សេងផ្សេងទៅទៀតឬក៏ត្រូវគ្រោះថ្នាក់បាត់បង់ជីវិតអីដោយការ ស្រវឹងហ្នឹងចឹងទៅវាមានគ្រោះថ្នាក់អញ្ចឹងចឹងបានយើងឃើញលំអរបស់សិលហ្នឹងដែល កំចាត់បងភ័យខាងក្នុង អញ្ចឹងគឺយើងមានសិលនឹងឯងគឺជាទីពឹងសំខាន់សម្រាប់ជីវិតយើងណាស់ណាហើយយ៉ាងគឺនាំឲ្យយើងបានសบายចិត្តណាដោយសារថាយើងមានសិលនឹងឯងកម្មតែប្រកបនៅគុណានុភាពក្រៃលែងឡើង ក្រៃលែងឡើងដូចជា សភាពនៃសិលប៉ុណ្ណាដែលពុទ្ធបរិស័ទយើងក៏បានជ្រាបថាមានការរៀបចំឲ្យជីវិតរបស់យើងនឹងបានល្អប្រសើរទៅណាដោយ អំណាចនៃសិលនឹងវាជា គ្រឿងប្រដាប់ សម្រាប់រូបកាយហ្នឹងគួរដល់សេចក្តីគោរពជ្រះថ្លារបស់សព្វរោះទាំងពួងទាំងទៅតាមអំណាចនៃសិលហ្នឹងណាមើលទៅគឺថា មិនតេតួងអីនឹងរូបរាងស្រស់សង្ហាស្អាតអី ទៅពេកទេប៉ុន្តែថាមានសិលមកគឺថាគូឲ្យគោរព គួរឲ្យស្រឡាញ់គួរឲ្យជ្រះថ្លា ទៅតាមសភាពនៃសិលហ្នឹងមុខមាត់អីអីចឹងទៅចឹងនឹងឯងរហូតដល់ទៅទេវតាដល់ទៅប្រអិនទៀតដែលគោរពចំពោះបាសកបាសិកាដែលជាអ្នកមានសិលជាក្រហោះអ្នកធ្វើបន់ចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌ គោរពមេត្តាបិតាអញ្ចឹងគឺមាន លំអទៅដោយអំណាចសិលហ្នឹងក្លិនក៏ក្រអូបណាក្លិនក៏ក្រអូប ទៅទៀតណាទី1លាងជំរះនៅមន្ទិលញើសក្អែលគឺបាបខាងក្នុង ទី2គឺសំចាត់បងនៅភ័យគឺហៅថា ភយន្តរាយហ្នឹងភ័យនឹងអន្តរាយខាងក្នុងហ្នឹងទី3គឺជាអលង្ការប្រដាប់កាយហ្នឹងបានល្អហើយទី4គឺថាមានក្លិនក្រអូបនឹងអានិសង្សសិលដែលព្រះពុទ្ធអង្គទ្រង់សម្ដែងចឹងក្រអូបអ្នកមានសិលក្រអូបទាំងកណា ទៅទាំងបដ ாய் ខ្យល់ទាំងច្រាស់ខ្យល់ទៅលើទៅក្រោមអីហ្នឹងគឺរំខានណាស់ពុទ្ធបរិស័ទយើងមិនមែនតាន់បានយល់ដឹងពីអានុភាពរបស់សិលទៅ បានសពគ្រប់ទេណានឹងឯងតិចតួចទេគេថាតិចតួចទេចាំតែយើងបានយល់អំពីគុណានុភាពរបស់សិលហ្នឹងដល់តែពុទ្ធអង្គនោះ បានព្រះអង្គទ្រង់ជ្រាបពីគុណានុភាព អានិសង្ឃប្រយោជន៍របស់សិលនឹងបានសពគ្រប់ទាំងអស់ធំដុំដល់ប៉ុណ្ណឹងទេប៉ុន្តែសិលហ្នឹងយើងយល់តិចតួចតិចតួចទៅតាមសតិសម្បជញ្ញៈដែលមានហ្នឹងទៅយូរយូរទៅរឹងរិតតែឃើញថាប្រយោជន៍មមតំទៅទៀតកណាហើយទី5សិលហ្នឹងមានគុណានុភាព មានអំណាចទៅដោយសិលនឹងឯងដែលគួរជាទីគោរពកោតក្រែងដោយអំណាចនៃសិលនឹងណាអ្នកដែលជ្រះថ្លាទៅក្នុងគុណនឹងឯងមិនថាមនុស្សទេវតាប្រអិនប្រព្រំអីទៅទេចឹងគឺថាគោរពចំពោះអ្នកមានសិលនឹងឯងគឺណាសំបីតែថា អ្នកដែលបានត្រៃវិជាក្នុងលទ្ធិសាសនាដតីក៏ថ្វាយបង្គំព្រះអិនគោរពព្រះអិនព្រះរាជាលើផែនដីទាំងអស់ក៏គោរពព្រះអិនមហារាជទាំង4ទាំងស្ដេចយៈបាទកវេរៈហើយបាទធតរដ្ឋៈជាស្ដេចកន្ធពនិងបាទវិរុលហកៈ គឺជាស្ដេចរបស់ពួកភូតពួកទេវតានិងវិរូបខៈដាច់នេះក៏ឡើងទៅកល់ថ្វាយបង្គំព្រះអិនដែលជាបរិជារបស់ខ្លួន ទេវបុត្រធំធំនៅឋានតាវតិនក៏គោរពព្រះអិនប៉ុន្តែព្រះអិនថ្វាយបង្គំពុទ្ធពធัวប្រសង់ក្រហោះអ្នកធ្វើបន់ ជាបាសកបាសិកាដល់បត្រៃរណគមមានសិលចិញ្ចឹមបុត្រនិងភរិយា ប្រកបដោយធម៌ហើយហ្នឹងគឺប្រអិនត្រឡប់មកអ្នកមស្កាចំពោះក្រហោះអ្នកមានសិលហ្នឹងចឹងបានសម្បត្តិសិលហ្នឹងគឺថាមានអំណាចមានគុណានុភាព ដែលគួរដល់ការគោរពខណាពីព្រោះទី6 សិលនឹងក៏ជាចម្ដើរទៅកាន់សុគតិភពកណាពីព្រោះជីវិតរបស់យើងដើរទៅមុខរហូតទេតាដើរចុះទៅក្រោមដើរឡើង ទៅលើអីហ្នឹងដូចម្សិលមិញកន្លងទៅ មានបាត់យើងពីម្សិលមិញទៅហ្នឹងអស់យើងពីក្នុងលោកនេះណាម្សិលមិញបាត់ទៅមែនតែយើងមកដល់ថ្ងៃនេះ ហ្នឹងឯងមើលឲ្យឃើញជាក់ស្ដែងអញ្ចឹងណាហ្នឹងឯងហើយជាក់ស្ដែងយ៉ាងម៉េចដែលម្សិលមិញកន្លងទៅយើងមកនៅថ្ងៃនេះជាក់ស្ដែងត្រង់ដែលថាជាតិនេះកន្លងទៅគឺយើងនឹងត្រូវនៅក្នុងជាតិមុខដោយកម្មជាបច្ច័យឲ្យកម្មច្ចរូបនិងវិបាកកម្រិតសន្ធិកើតឡើងនឹងឯងហើយកើតឡើងនឹងឯងដែលឈ្មោះថាយើងកើតដោយតំណនៃសង្ខារធัวទាំង ដែលមិនមានយើងក្នុងភព3គឺតល់តែអស់អវិជ្ជាតណ្ហាបាទេនជាព្រះអរហន្តទៅបានចុតិទៅអត់មានបដិសន្ធិដូច្នេះដែលថាជាយើងជាយើងហ្នឹង គឺ បញ្ញត្តិទៅលើបញ្ញខណ្ឌហ្នឹងហើយ បញ្ញខណ្ឌមួយខ្សែហ្នឹងតែកាលណាមានខណ្ឌមានជាតិគឺមានយើងហ្នឹងហើយចឹង ទៅយើងដោយសន្មត់ក្តីយើងដោយការប្រកម្មទូខ្លួនថាជាយើងក្តី គឺយើងនឹងឯងតែរាបណាដែលនៅមានខណ្ឌនឹងអញ្ចឹងទាំងការដែលសន្មត់ថាយើង ទាំងការដែលប្រកម្មខ្លួនយើង ដោយសកាយៈទិដ្ឋិនេះកុំគិតថាស្លាប់ទៅអស់យើង ត្រឹមស្លាប់អត់ទេណានាមរូបរលត់តែអញ្ចឹង ប៉ុន្តែវាមានបច្ច័យឲ្យកើតតមកទៀតដូចម្សិលមិញអញ្ចឹងនាមរូបរលត់អត់មានត្រឡប់មកកើតវិញទេប៉ុន្តែវាមានបច្ច័យឲ្យមាន នាមរូបក្នុងថ្ងៃនេះមានយើងដដែលហ្នឹងហើយខែមុនឆ្នាំមុនកន្លងទៅ នៅយើង ក្នុងឆ្នាំនេះខែនេះថ្ងៃនេះពេលនេះហ្នឹងឯងហើយបន្តិចទៀតពេលហ្នឹងបាត់ទៅ មានយើងទៅដល់ថ្ងៃត្រង់ហ្នឹង នឹងឯងនឹងដែលយើងវាមិនតាន់ស្លាប់វាចិត្តទៅនៅក្នុងអត្តភាពជាមនុស្សនឹងតែដល់ពេលស្លាប់វានៅលើកម្មជាបច្ច័យដូរប្រវាំងដូរភពជាតិកំណើតប៉ុន្តែយើងនឹងឯងកើតក្នុងកំណើត អីកំណើតអីចឹងទៅចឹងបានថាយើងមានសិលសិលនឹងឯងជាចិន្តើទៅកម្មសុគតិភពគណាចឹងបងប្អូនកូនចៅវាអាចថា ណាមួយនៅក្មេងផងឬក៏អាចថាចម្រើនវ័យចូលទៅក្នុងមជ្ឈិមវ័យអីមែនប៉ុន្តែវានៅខ្វះមរណសតិដល់អញ្ចឹងទៅវានៅមានជីវិតមគ្គតោសវណ្ណក្នុងជីវិតអញ្ចឹងទៅគឺយកដំណើរជីវិត ក្នុងបច្ចុប្បន្ននឹងឯងជាបឋមធានសំខាន់តែម្យ៉ាងអញ្ចឹងទៅអញ្ចឹង ដល់ពេលណាមួយដែលមានមរណសតិឬក៏ដំណើរជីវិតដែលនឹងខិតអង្កិលចូលទៅចិត្តសេចក្តីស្លាប់ចឹងទៅបាននឹករលឹកឃើញថាអ្វីអ្វីក៏ត្រូវលះបង់ទៅដែរចឹងទៅនឹងឯងទៀតហើយពេលវេលាវាអស់ទៅហើយយើងមិនបាន ប្រព្រឹត្តធัวធ្វើទានសាសិលហ្នឹងណាយើងមិនអាចទៀមទាត្រឡប់មកឲ្យនៅក្មេងវិញដើម្បីយើងបំពេញនៅទីពឹងនោះទេចឹងគឺណាប៉ុន្តែថាបើបានដឹង ខ្លួនមួយថ្ងៃមុនពេលស្លាប់ក៏ដោយក៏វាក្រាន់បើជាងស្លាប់ទៅទាំងការវង្វេងទាំងការដែលមិនដឹងនៅ ទីពឹងក្នុងដំណើរជីវិតហ្នឹង ចឹងពធហ្នឹងជួយរំលឹកណាគឺថាជីវិតរបស់យើងហ្នឹងគឺដើរទៅមុខនឹងឯងជីវិតិនត្រីឧបាតោកើតឡើងក្នុងបច្ចុប្បន្នជានិច្ចអតីតកន្លង ទៅ គឺបច្ចុប្បន្នដែលជាការរស់នៅអញ្ចឹងយើងក្នុងចំណុចទី6ហ្នឹងដែលមានសិលជាចੰដាឡើងទៅកម្មសុគតិភព ទី7សិលហ្នឹងជាឧបាយដែល សម្រាប់ឲ្យសម្រេចឈានសមាបត្តិនិងអភិញ្ញាទៀតផងចឹងអានុភាពសិលហ្នឹងឯងយើងមានត្រឹមតែសិលបើយើងមិនអប់រំទៅទេក៏មិនអប់រំទៅប៉ុន្តែបើថាអប់រំគឺថាឧបាយដែលសម្រាប់ឲ្យសម្រេចហ្នឹងគឺយើង មានហើយសិលហ្នឹងហ្នឹងឯង ហើយដល់ទៅទី8សិលនឹងជាផ្លូវទៅកម្មព្រះនិព្វានទៀតផងចាគណាសិលគឺជាដំណើរផ្លូវដែលសម្រាប់យើងរៀបចំទៅជំរះទៅឲ្យស្អាតទៅ គឺជាដំណើរផ្លូវទៅកាន់ទីបំផុតទុកហ្នឹងឯងសិលមានអានុភាពអញ្ចឹងណាចឹងចូលមកនៅ ក្នុង រឿងល្អល្អគ្រប់រឿងទាំងអស់ហើយទី9សិលនឹងជាភូមិសម្រាប់បដិស្ថាន នៅសាវកបារមីញាន ជាព្រះអគ្គសាវកបដិស្ថានបច្ចេកពោធិញានបដិស្ថានសម្មាសម្ពោធិញានឃើញឃើញឃើញសិលនឹងជាទីបដិស្ថាន នៅអគ្គបុគ្គលលើសលោកនឹងទេអគ្គបុគ្គលលើសលោកដែលយើងគោរពកោតក្រែងដល់ក្រៃលែងហ្នឹងណាគឺបដិស្ថានដោះដាលចម្រើនឡើងរហូតដល់បានសម្រេចនឹងអំពីផែនដីគឺសិលហ្នឹងណាព្រោះណាបើមិនបដិស្ថាននៅនឹងផែនដី គឺសិលទេមិនបានសម្រេច នៅ សម្មាសម្ពោធិញ្ញាណបច្ចេកពោធិញ្ញាណសាវកបារមីញ្ញាណជាដើមនឹងឡើយ ពុទ្ធមេត្តាពុទ្ធបិតាកំសៃសារពេចពុទ្ធអរោះអីអីទាំងអស់ហ្នឹងដូចជាមកនៅក្នុងទី10នេះសិលនឹងជាគ្រឿងឲ្យសម្រេចនៅសេចក្តីប្រាថ្នាប្រៀបដូចជាដើមកັບប្រព្រឹត្ត ដែលឲ្យសម្រេចនៅបំណងប្រាថ្នាចង់បានអ្វីអ្វីដែលល្អល្អជាទឹកទឹកហ្នឹងឯងសម្ពុតល្អលើសអំពីសម្ពុតក្នុង ដែនរបស់មនុស្សណាគ្រឿងប្រើប្រាស់អ្វីអ្វីគឺសម្រាប់បានអំពីដើមកាប់ប្រព្រឹត្តហ្នឹងណាដូចជាអតីតរបស់ព្រះមហាកសបៈ ដែលកើតជានន្ទរាជណាហ្នឹងឯងហ្នឹងអានិសង្ឃដែលបានថ្វាយសម្ពុតដល់ព្រះបជ័យកពុទ្ធចៃវរណា ដល់ចឹងមកកើតមកជាកូនអាមាត្យសិនទេ ដល់ទៅចង់បានសម្ពុតធ្លាកពាក់ល្អអីចឹងទៅម៉ែឪក៏មិនអាចរស់ឲ្យបាន ចឹងក៏ធ្វើដំណើរចេញមកសម្រាកសម្រាននៅ ក្នុងព្រះរាជឧទ្យាននឹងឯងហើយត្រូវគ្នាក្នុងព្រះនគរពរាជាសោយបទីវង្គតទៅ អត់មានពរាជបតស្នងរាជនឹងបានគេផ្សងបោះសរតមករੂអ្នកមានបនដើម្បីសោយរាជបានមកជួបនឹងនន្តៈនេះឯងចឹង ដែលនៅនឹងព្រះរាជឧទ្យានមរាអមរាមតទូសពុតរាចាស់ប៉ុន្តែដល់ទៅបោះសរតបតិសិនទៅ ព្រាមព្រឹត្តប្រោហិតមកបើកសម្ពុតពិនិត្យមើលលក្ខណៈខ្លួនឯងនៅដេកលក់អាឡើយហ្នឹងណាបានគេថាអូលក្ខណៈរបស់អ្នកមានបនត្រូវគ្រប់គ្រងរាជសម្បត្តិចឹងទៅក៏គេដាស់ ឡើងដោយការបន្លឺស្គរតន្ត្រីក៏ក្រឹមឡើងបានភ្ញាក់ក្រោកឡើងមកមិញមកមាំងណាគឺព្រះអង្គជាពរាជារបស់យើងគឺចុះពរាជាថោចទីបង្គត់ហើយអញ្ចឹងអញ្ចឹងឲ្យយើងធ្វើស្ដាច់ធ្វើក៏ធ្វើពងឲ្យចង់បានសពុតល្អប្រើប្រាស់ផងធ្វើស្ដាច់ទៅហើយរាជាមានពរាជធីតា ហ្នឹងឯងមិនមានបរិជាបុត្រក៏អភិស័យជាមួយព្រះរាជធីតានឹងទៅហើយព្រះរាជធីតានឹងមិនមែននរណាទេឡប់រួមរស់បំពេញអភិនិហាបារមី ជាភរិយាស្វាមីនឹងគ្នាមកនឹងមួយសែនកាប់ហើយប៉ុណ្ណា ហើយប្រវត្តិរឿងប្របាទនន្តរាជនេះ មិនមិននៅក្នុងផែនដី អីណាដតីទេផែនដីហ្នឹងពីព្រោះប្រវត្តិរឿងរ៉ាវហ្នឹងគឺក្រំតែបាទនន្តរាជហ្នឹងវាមានរឿងបន្តមកទៀត ដល់តែពេលបានអភិសេកសោយរាជទៅក៏បានយកទឹកទៅប្រោះនៅតាមព្រះរាជឧទ្យានទៅ ដើមកាប់ប្រព្រឹកនឹងឯងដោះមកហ្មងចឹងធំលឿននៅលឿនដែលធ្វើឲ្យបាទនន្តរាជនឹងសម្រេចបាននៅសេចក្តី ប្រាថ្នា នឹងឯងចឹងដើមកັບប្រព្រឹត្តដោះនៅ ក្នុងព្រះរាជឧទ្យាន នៅ ក្នុងព្រះរាជវាំងណាគឺព្រះរាជាឈប់ឲ្យ អ្នកស្រុកអ្នកភូមិត្បាញសម្ពុតទៀតត្រូវការសម្ពុតយុទ្ធចែកចាយគ្នា ប្រើប្រាស់ក្នុង ព្រះនគរនឹងដែលសម្រាប់ពីដើមកັບប្រព្រឹត្តនឹងទៀតហើយ ក្នុងកាលនោះគឺជាសម័យកាលដែល មានព្រះបច្ចេកពុទ្ធហើយព្រះបច្ចេកពុទ្ធដែលប្របាទនន្តរាជនិងអគ្គមហេសីចង់បានថ្វាយទៀនជាមួយនឹងគឺនៅទិសខាងជើងនៅទិសខាងជើងនាដែនដីនៃព្រៃហែមពៀន ត្រូវជាខាងជើងនៃនគរបាទនន្តរាជហ្នឹងហើយមិនគឺនរណាជាបរិជបុត្ររបស់ព្រះនាងបទុមវតីនឹងឯងព្រះវិជ័យកពុទ្ធ500ព្រះអង្គហ្នឹងណានឹងឯងចឹងបុត្ររបស់ព្រះនាងបទុមវតីអតីតរបស់ព្រះនាងអបលវណ្ណាដែលបានប្រសូតព្រះបទុមកុមារអំពីផ្ទៃ ហើយ499អង្គទៀតជាសង្សេតជាកំណើតទៅកើតមកជាគម្រប់500ណាកម្មជាបច្ច័យឲ្យកើតអញ្ចឹងព្រោះព្រះនាងបទុមវតីហ្នឹងក៏បានថ្វាយលេខដល់តេខិណៃបុគ្គលដល់ប្រសើរហ្នឹងហើយក៏ប្រាថ្នាហើយមានបុតល្អល្អឲ្យច្រើន ស្មើនឹងចំនួនក្របលេខ ហើយក្របលេខហ្នឹងរាប់ម្ដង មួយម្ដងមួយម្ដងមួយរាប់ខ្លួនឯងហ្នឹងបាន500ក្របអញ្ចឹងទៅក៏បានសម្រេចដោយសារអគ្គតក្ខិណ័យបុគ្គលដែលបានថ្វាយលេខហ្នឹងហើយដល់ទៅពេលចម្រើនវ័យទៅព្រះរាជកុមារទាំងអស់ទៅលេងស្រះឈូកនឹងស្រាប់តែឃើញការឈូកនឹងរុះដែលតបក រូបរយគេសអីអីទៅដែរតាម ទឹកទៅក៏ពិចារណាការមិនទៀងនឹងឯងទៅហ្នឹងគឺបហេតុភេអភិនិវេសោហ្នឹងគឺតាំងមមទៅក្នុង អារម្មណ៍ខាងក្រៅហ្នឹងណាដល់អញ្ចឹងទៅក៏ត្រឡប់មកពិចារណាសង្ខារធัวខាង ក្នុងទៅក៏អាចឆាត់តវិមោខៈហ្នឹងទៅ បាន សម្រេចព្រះអរហន្តហើយបច្ចេកពោធិញ្ញាណហ្នឹងក៏មកដល់បានជា ព្រះវិជ័យកពុទ្ធទាំង500អង្គទៅប៉ុន្តែហ្នឹងឯងហើយក៏យកកុហកនឹងស្ទាបបស័យស័កទៅក៏អស់សក់អស់ ពុកមាត់ពុកចំការអីនឹងស្អាតទៅក៏មាន ពួតការសាវៈមកក្លៀកដណ្ដប់ហើយស្រាច់មានរិទ្ធអភិញាអីហោះទៅដែនដីនៃព្រៃហែមកពៀនទៅហើយមេតាហ្នឹងក៏បាត់កូនអស់មិនបាត់មួយណា បាត់ម្ដង500ហើយសិតតែកូនជាទីស្រឡាញ់រីងរៃរ៉ាំរៃនឹកតែកូនហ្នឹងរហូតសោយអីមិនបាន តអស់ជីវិតទៅបទុមន្តីជាកិមែសី នៃពរាជាផងដែរចឹងហ្នឹងឯងអស់ជីវិតទៅក៏មកកើតជាកូនអ្នកស្រែនៅចិត្តភ្នំខាងក្រុងរាជគ្រឹះហ្នឹងណាហើយព្រះវិជ័យកពុទ្ធហ្នឹងក៏បានមកជួយ មេត្តាណាមកជាតេខណៃបុគ្គលហ្នឹងចាត់ចែងជួយរៀបចំយើងហាន់បិណ្ឌបាតអីអីហ្នឹងដើម្បីឲ្យមេត្តានឹងបានថ្វាយទានដល់ព្រះ វិជ័យកពុទ្ធនឹងឯងចឹងកើតនៅនឹងភូមិខាងក្រៅចិត្តភ្នំអិសិគិលិហ្នឹងយើង យើងធ្វើដំណើរទៅដល់ខ្លោងទ្វារហ្នឹងយើងបត់ឆ្វេងពាត់ភ្នំឥសិកិលិហ្នឹងទៅលັດតិវ័នហ្នឹងហ្នឹងឯងហើយព្រះនាងមតុមតីកើតមកដុំភូមិដែលយើងជិះឡានឆ្វែលទៅលັດតិវ័នហ្នឹងឯងភូមិហ្នឹងឯងហើយព្រះវិជ័យកពុទ្ធនិមន្តពីដែនដីនៃព្រៃហែមពៀនហ្នឹងមកមកចុះនៅនឹងភ្នំឥសិកិលិហ្នឹង ហ្នឹងឯងហើយភ្នំអិសិកិលិហ្នឹង មានឈ្មោះអិសិកិលិហ្នឹងដោយសារព្រះវិជ័យកពុទ្ធហ្នឹងយាងមកហ្នឹងយាងមកអ្នកស្រុកមើលទៅឃើញឃើញព្រះវិជ័យកពុទ្ធមកចុះបាត់ចុះបាត់នៅភ្នំហ្នឹង ទៅ ថាភ្នំលេបអិសីភ្នំលេបអិសីភ្នំលេបអិសីអញ្ចឹងទៅបានមានពាក្យថាអិសិកិលិហ្នឹងប្រែមកថាលេបអិសីហ្នឹង អេសីអេសីហ្នឹងគេលិកប្រើតែលេបលេបអេសីភ្នំលេបអេសីអេសីហ្នឹងគឺព្រះវិជ័យកពុទ្ធហ្នឹងពនាមអីពនាមអីពនាមអីព្រះពុទ្ធបរមគ្រូព្រះអង្គសម្ដែងនៅក្នុងអេសីគេលិសោតចឹងមានពនាមព្រះវិជ័យកពុទ្ធហ្នឹងពនាមហោះគ្នាខ្លះដូចគ្នាខ្លះអីអីចឹងទៅក្នុងអេសិគិលិសោតនឹងគឺព្រះអង្គប្រកាសសម្ដែងព្រះនាមព្រះវិជ័យកពុទ្ធដែលយាងមកហ្នឹង នឹងឯងតែជួយម្ដាយនាងបទុមបតីអតីតអបលវណ្ណាទេហើយក្រោយមកគឺបាន ព្រះបជ័យកពុទ្ធនឹងយាងមកនៅព្រះរាជឧទ្យានប្របាទនន្តរាជនឹងឯងជាបដិគាកៈហើយប្របាទនន្តរាជនឹងដល់ទៅពេលបានទំនប់មរងអញ្ចឹងក្នុងវស្សានៅរដូវហ្នឹងក៏យាងព្រះវិជ័យកពុទ្ធឲ្យគង់ ចាំព្រះវស្សានៅព្រះរាជឧទ្យានហ្នឹងថ្វាយទៀន3ខែហ្នឹងគឺសบายចិត្តមែនទេអញ្ចឹងហើយក៏ដល់ពេលវេលាដែលព្រះវិជ័យកពុទ្ធត្រូវបរិនិព្វានបរិនិព្វាននៅព្រះរាជឧទ្យានហ្នឹងអញ្ចឹងហើយបាទនន្តរាជនឹងសង្វេគចំពោះសង្ខារធัวបានរៀបចំពិធីបូជា ប្រសពនឹងក៏ក្រឹកក្រែងពេញ ព្រះនគរហ្នឹងចឹងនឹងប្រវត្តិរឿងរ៉ាវព្រះមហាកស្សបៈចឹង បានពេញបនកសលទាំងព្រះវិជ័យកពុទ្ធគង់បច្ចុប្បន្ននៅ ទាំង បរិនិព្វានទៅរួចទៅដោយបុណ្យកុសលដែលបានធ្វើមកច្រើន ផង ដោយសេចក្តីសង្វេគក្នុង សង្ខារផងក៏ប្រគល់រាជសម្បត្តិឲ្យ អ្នកដតីទៅព្រះអង្គបួសនៅព្រះរាជឧទ្យានហ្នឹងទៅ ជាសបោះទៅហើយគៈមហេសីហ្នឹងក៏បួសតាមព្រះស្វាមីទៅ បានសម្រាប់ឈាន ទៅកម្មព្រំលោកទាំងពីរអ្នកហ្នឹងហើយជាយត់ពីព្រំលោកនឹងឯងបានមកជាជាតិចុងក្រោយហ្នឹងព្រះថាកសបៈហ្នឹងជាយត់ពីព្រំលោកមកកើតនៅក្នុងដែនមគធៈហ្នឹងឆ្ងាយពីក្រុងរាជក្រឹសបន្តិចហើយផតៈកាបេឡានីហ្នឹងមកកើតនៅក្នុងតកូលដែលសម្បូរទៅដោយ ស្ត្រីរូបល្អស្អាតស្អាតហ្នឹងនៅឯមត្តរតនឹងឯងរឿងរ៉ាវហ្នឹងអញ្ចឹងខ្លួនណាមួយម៉ោងហើយប៉ុណ្ណឹងខ្ញុំណាគ្រាន់តែរំលឹកឲ្យឃើញ ពីរឿងដើមកັບប្រព្រឹកហ្នឹងតែម្សិលនេះគឺជាកັບប្រព្រឹកចឹងដែលឲ្យសម្រេចសេចក្តីប្រាថ្នាចឹងញាតិញោមពុទ្ធបរិស័ទមានសិល5សិល8អីប្រាថ្នាអី ប្រាថ្នា ទៅណា ណាប៉ុន្តែកុំឲ្យប្រាថ្នានៅក្នុងវត្តដាក់នឹងយូរអីនឹងឯងសមឧបនិស្ស័យបនបារមីគ្រប់ពេលណាសូមឲ្យខ្ញុំបកណានាងខ្ញុំខ្ញុំម្ចាស់នឹងបានចាក់ធ្លុះនៅអរិយសច្ចធัวក្នុងសាសនានេះឬក៏ក្នុងសាសនានៃព្រះអរិយមេត្រី បានជាអរិយសាវកអរិយសាវិការបស់ព្រះពុទ្ធអង្គកុំកបីខានឡើយតែទុកទៅ